ធ្លាក់ចូលចិត្តថាអូធ្វើតកតាជប៉ុនធ្វើអីចឹងទៅមានគេថាអុយច្រកចង់ចេះប្រឡងមកដែរឬក៏អីអីផ្សេងផ្សេងចឹងណាបង បាទគ្រប់នឹងជម្រាបសួរទៅដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំបាទសូមនាំអារម្មណ៍បងប្អូនយើងទាំងអស់គ្នាទៅទស្សនានៅសកម្មភាពមួយចំនួនរបស់បេក្ខភាពកំពុងតែប្រឡងនៅក្នុងកម្មវិធី Miss Teen International Cambodia ឃើញថានៅក្នុងកម្មវិធីនេះពោពេញទៅដោយបេក្ខភាពពោពេញទៅដោយសមត្ថភាពនិងមានរូបសម្រស់ដ៏ស្រស់ស្អាតផងដែរបងប្អូនឃើញថាពិតជាស្អាតស្អាតមែនទែនហើយថ្ងៃនេះផងដែរខ្ញុំបាទសូមនាំអារម្មណ៍បងប្អូនយើងទាំងអស់គ្នាទៅទស្សនានៅសកម្មភាពមួយចំនួនរបស់បេក្ខភាពដែលកំពុងតែលេចធ្លោខ្លាំងមែនទែនបងប្អូនដោយនាងមានឈ្មោះថាយ៉ា យ៉ាយ៉ាបងប្អូនហើយនាងក៏ជាតារា TikTok ដែលទទួលបានប្រជាប្រិយភាពខ្លាំងមែនទែននៅលើបណ្ដាញសង្គមដែលមានអ្នក follow រាប់លានអ្នកទៅហើយ ហើយគោលបំណងដែលនាងមកប្រឡងកម្មវិធី Miss Teen International Cambodia នេះគឺដើម្បីរកភាពខ្លាំងក៏ដូចជារកនៅចំណុចខ្សោយរបស់ខ្លួនដើម្បីទៅថ្ងៃខាងមុខនាងមានបំណងចង់ទៅប្រឡងប្រកួតនៅក្នុងកម្មវិធីធំធំនៅក្នុងប្រទេសក៏ដូចជាក្រៅប្រទេសផងដែរបងប្អូនអញ្ចឹងហើយបានជាចូលប្រឡូកនៅក្នុងកម្មវិធីនេះហើយបន្តទៅនេះខ្ញុំបាទសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅស្គាល់ពីសាវតាមួយចំនួនរបស់នាងផងដែរ ឃើញថានាងមានឈ្មោះពិតថាគឹមយ៉ាយ៉ាបងប្អូនគឺជានិស្សិតដែលកំពុង តែសិក្សានៅសាកលវិទ្យាល័យបៀលប្រាយហើយនាងគឺជាកូនអ្នកខេត្តបាត់ដំបងបងប្អូនហើយនាងគឺជាកូនពៅផងដែរទម្រង់មុខមាត់របស់នាងគឺពិតជាស្រស់ស្អាតមែនទែនបងប្អូនគឺដូចជាកូនកាត់អញ្ចឹងហើយបើតាមសម្ដីរបស់នាងបាននិយាយថានាងមានឪពុកគឺជាកូនកាត់ឡាវបងប្អូនអញ្ចឹងហើយមុខមាត់របស់នាងគឺកាត់ផងដែរបងប្អូនអញ្ចឹងហើយបានជាស្រស់ស្អាតខ្លាំងមែនទែនកាត់ ខ្ញុំឈ្មោះគឹមយ៉ាយ៉ាហើយសប្តាហ៍ថ្ងៃខ្ញុំជានិស្សិតឆ្នាំទី2នៅសាកលវិទ្យាល័យពីប្រែបងអឺខ្ញុំអ្នកខេត្តបាត់ដំបងបងអឺកូនបើបងប៉ាខ្ញុំគាត់កាត់ឡាវដែរបងប៉ាខ្ញុំគាត់កាត់ឡាវអញ្ចឹងគាត់ធ្លាប់នៅស្រុកគេនៅមិចកូអីចឹងទៅក៏គាត់រៀងមុខកាត់បរទេសច្រើនដែរបង នាងបាននិយាយថានេះគឺជាលើកទី1សម្រាប់ខ្លួននៅក្នុងឆាកជីវិតហើយបងប្អូនដែលបានចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Teen International Cambodia នេះហើយគោលបំណងរបស់នាងគឺដើម្បីដឹងអំពីសមត្ថភាពរបស់ខ្លួនដឹងពីចំណុចខ្លាំងចំណុចខ្សោយក៏ដូចជាចំណុចខ្វះខាតត្រង់ណាដើម្បីបំពេញបន្ថែមដើម្បីឲ្យទៅថ្ងៃខាងមុខនាងអាចមានសមត្ថភាពកាន់តែខ្លាំងបងប្អូនកញ្ញាយ៉ាយ៉ាបាននិយាយថានាងបានស្រឡាញ់និងចូលចិត្តវិស័យដើមម៉ូដនេះតាំងពីក្មេងមកម្លេះបងប្អូនហើយនាងក៏បានហ្វឹកហាត់ជាប្រចាំផងដែរហើយនាងឃើញឱកាសនេះល្អមែនតើការ ការផ្ដល់ឱកាសឲ្យយុវតីក៏ដូចជាអ្នក ដែលមានសមត្ថភាពនៅក្នុងប្រទេសកម្ពុជាយើងអាចបញ្ចេញសមត្ថភាពអញ្ចឹងនាងក៏ឃើញឱកាសនេះល្អនាងក៏ដាក់ពាក្យចូលប្រឡងតែម្ដងខ្ញុំឆ្លា ញការដើរម៉ូដនឹងតាំងពីដើមមកហើយបងប៉ុន្តែដោយសារតើអត់ទាន់មានឱកាសតែដោយសារតើមានការឆែកនៅក្នុង social media ឃើញអំពីការប្រឡង Miss Team អញ្ចឹងណាបងចង់សាកឲ្យណាមួយគឺបងអត់ដែលមានបទពិសោធន៍ចំពោះការដើរនឹងពីមុនមកឯបងវាជាលើកទី1អញ្ចឹងវាតែតែមានឧបសគ្គខ្លះប៉ុន្តែដោយហេតុតែយើងឆ្លាញ់តាំងពីដើមអញ្ចឹងព្យាយាមខិតខំបន្ថែមហើយការដើរបងប្អូនក៏មានចំណុចខ្វះខាតនឹងមានមតិរិះគន់ដែរដែលថាយើងដើរអត់ស្អាតអត់ perfect ប៉ុន្តែវាចំណុចចាប់ដើមរបស់បងប្អូនហើយបងប្អូននឹងខិតខំធ្វើបន្ថែមឲ្យកាន់តែល្អ ល្អចឹងណាបងតាំងចិត្តហ្មងបងកាំងចិត្តថានឹងយកឲ្យទូឲ្យបានចៃលភីឬក៏មកកត់ប៉ុន្តែយ៉ាងណាក៏យកថប់ឲ្យបានដែរបងពួកឯងការខិតខំប្រឹងប្រែងខ្ញុំខ្ញុំចំណាយទាំងពេលវេលានិងថវិកាច្រើនណាស់ចឹងអត់ចង់ឲ្យឱកាសនឹងបាត់បង់ទៅឯងបងហើយកូនចំពោះបងប្អូនគឺចង់ឡើងឲ្យ និយាយទៅឲ្យគេស្គាល់ស្គាល់ទូទាំងប្រទេសហ្មងបងអញ្ចឹងបើសិនជាជាប់វគ្គហ្នឹងឬក៏បានលេខល្អវគ្គហ្នឹងបងអូននឹងប្រឡងកម្មវិធីបបកញ្ញាក្រោយក្រោយទៀតបងអ្វីដែលពិសេសបំផុតនោះបងប្អូនអ្វីដែលជំរុញទឹកចិត្តនាងខ្លាំងបំផុតឲ្យចូលរួមប្រកួត នៅក្នុងកម្មវិធី Miss Teen International Cambodia នេះគឺនាងបាននិយាយថាឪពុកម្ដាយក្រុមគ្រួសារនិងមិត្តភ័ក្តិបងប្អូនរបស់នាងផ្ទាល់តែម្ដងបានជំរុញនិងលើកទឹកចិត្តរបស់នាងឲ្យចូលរួមប្រកួតនៅក្នុងកម្មវិធីនេះដោយពួកគាត់ទាំងអស់បានមើលឃើញអំពីសមត្ថភាពក៏ដូចជារូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងហើយរឿងដែលពិសេសមួយទៀត នោះបងប្អូនឃើញថានាងគឺជាបេក្ខភាពមួយរូបដែលមានទេពកោសល្យខ្ពស់មែនទែននាងចេះទាំងភាសានាងចេះទាំងការដើរម៉ូដហើយនាងបាននិយាយថាការបង្ហាញការដើរម៉ូដនៅលើឆាកអីជាដើមនោះវាមិនមែនជាការភ័យខ្លាចនោះទេដោយសារតែនាងធ្លាប់បានថតជាច្រើនក៏ដូចជាបានបង្ហាញមុខនៅលើឆាកជាច្រើនផងដែរអញ្ចឹងនាងមានបទពិសោធន៍ច្រើនមិនមានភាពភ័យខ្លាចអីនោះទេបងប្អូនគឺសមត្ថភាពរបស់បងប្អូនសមត្ថភាពរបស់បងប្អូនទាំងភាសាអង់គ្លេសទាំងការនិយាយស្ដីហើយបងប្អូន ធ្លាប់ថតឬក៏ធ្លាប់ប្រឡូកនៅក្នុងវិស័យហ្នឹងច្រើនអញ្ចឹងទៅដូចថាឡើងឆាកឡើងអីចឹងអត់សូវមានភាពភ័យខ្លាចទេបង អំឡុងពេលដែលប្រកួតបងប្អូនឃើញថាមានរឿងរ៉ាវជាច្រើនបានកើតឡើងទៅលើបច្ចុប្បន្នរូបនេះផ្ទាល់តែម្ដងបងប្អូនឃើញថាមានមតិមហាជនជាច្រើនបានលើកឡើងថានាងមានអាយុច្រើនក៏ដូចជារៀនទៅដល់និស្សិតឆ្នាំទី2ទៅហើយហើយអ្វីបានជា ចូលប្រឡូកនៅក្នុងកម្មវិធី Miss Teen International នេះហើយក៏មានរឿងរ៉ាវមួយចំនួនទៀតដែលកន្លងមក នាងបានបង្ហោះវីដេអូធ្វើវីដេអូផ្លាច់ផ្លាយវីដេអូកំ pl ែងនៅលើបណ្ដាញសង្គមនៅលើគណនី TikTok របស់ខ្លួនធ្វើឲ្យមហាជនរិះគន់ជាបន្តបន្ទាប់ផងដែរហើយនាងក៏បាននិយាយថាគោលការណ៍នៅក្នុងកម្មវិធី Miss Teen International International នេះគេបានសម្រេចថាបេក្ខភាពដែលអាចមានសិទ្ធិចូលរួមប្រកួតនៅក្នុងកម្មវិធីនេះបានលុះត្រាតែបេក្ខភាពរូបនោះបានកើតនៅក្នុងឆ្នាំ2002ផងដែរបងប្អូនទើបអាចមានសិទ្ធិចូលប្រឡូកនៅក្នុងកម្មវិធីនេះផងដែរអឺ គេគឺណាចាប់យកចាប់ពី2002ទៅបងហើយណាមួយគឺវ័យប្អូនក៏អាចដាក់ពាក្យនៅក្នុង Miss Team នឹងបានដែរអញ្ចឹងបងសាក់ដាក់ប្រកួតជាមួយនឹងកម្មវិធី Miss Team នឹងសិនអញ្ចឹងណាបងបើសិនជាមានបទពិសោធន៍ច្រើនបងនឹងប្រកួតទៅវគ្គធំធំដូចជា Miss Grand បន្តទៅទៀតអញ្ចឹងណាបងអសម្រាប់កម្មវិធី Miss King គឺខ្ញុំឆ្លាញ់ពេញចិត្តដោយសារអីគឺគាត់អត់រើស លើរូបរាងប្រមាណនេះបងរូបរាងយើងអាចគិតថា30 40%អ្វីដែលសំខាន់គឺសមត្ថភាពនិងភាពក្លាហានរបស់យើងហ្មងសូមឲ្យបងប្អូននេះកូនប្អូនបាយល្អល្អបាទស្ថាបនាកុំជន់ប្រលិចចឹងណាបងពេលខ្លះយើងឃើញរៀងបាក់ទឹកចិត្តតែប៉ុន្តែក៏អរគុណសម្រាប់អ្នកគ្រប់គ្រងគាត់នៅតែគ្រប់គ្រងខ្លាំងចំពោះខ្ញុំចឹងណាបងអឺដូចថាយើងថតថតធ្វើតកតាធ្វើអីចឹងណាបងដូចស្រាប់ដឹងស្រាប់បើខ្ញុំអើយថតចឹងយើងត្រូវកំ plaign ខ្លះអីខ្លះចឹងណាបងគេចូលចិត្តថាអូធ្វើតកតាជប៉ុនធ្វើអីចឹងទៅមានគេថាអូយ ច្រកចង់ចេះប្រឡងមកដែរឬក៏អីអីផ្សេងផ្សេងអញ្ចឹងណាបងឃើញថាបើទោះបីជានាងមានគេឈ្មោះបោះសម្លេងនៅលើបណ្ដាញសង្គមខ្លាំងហើយក៏ប៉ុន្តែនាងហាក់បីដូចជាទទួលបាននូវពាក្យរិះគន់ជាច្រើនពីសំណាក់មហាជនតាមរយៈវីដេអូចាស់ចាស់ដែលនាងបានធ្លាប់ថតកន្លងមកដែលវីដេអូខ្លះនាងបានតែងខ្លួនធ្វើជាតុក្កតាជប៉ុនជាដើមនោះដែលធ្វើឲ្យមហាជនមួយចំនួនមិនពេញចិត្តនឹងការសម្ដែងរបស់នាងនោះទេយ៉ាងណាមិញនាងក៏បាននិយាយថានេះគ្រាន់តែជាការសម្ដែងតែប៉ុណ្ណោះចំណែកឯនៅខាងក្រៅវិញនាងគឺជាមនុស្សម្នាក់ដែលមានចរិតមួយផ្សេងទៀតមិនមែនជាចរិតបែបដូចជា នាងដែលកំពុងសម្ដែងនោះទេអត់ទេបងនិយាយរួមទៅការសម្ដែងផ្សេងជីវិតប៉ັດយើងផ្សេងធម្មតាការសម្ដែងដូចបងទទួល top ល់អីមួយអញ្ចឹងខាងម្ចាស់ក្រុមហ៊ុនថាអត់ចង់ឲ្យអូនថតរបៀបជា switch បែបនេះឬក៏អូនអាឡែអាឡាក់បែបនេះបែបនេះយើងត្រូវទៅរើតាមគេអញ្ចឹងណាបងយ៉ាងណាមិញបងប្អូនបរមម្នាក់ដែលតែងតែនៅក្បែរនាងបរមម្នាក់ដែលតែង តែបង្ហាញនៅភាពស្និទ្ធស្នាលបង្ហាញនៅភាព switch switch ជាមួយនាងនៅក្នុងវីដេអូនៅលើបណ្ដាញសង្គមត្រូវបានមហា ជនលើកឡើងថានាងមានប្តីទៅហើយហេតុអ្វីក៏មកប្រឡងនៅក្នុងកម្មវិធីនេះអីជាដើមនោះ នាងក៏បាននិយាយថាតាមពិតទៅបរោះដែលតែងតែស្និទ្ធស្នាលជាមួយនាងនោះគឺជាដៃគូថតជាមួយនាងតែប៉ុណ្ណោះហើយពួកគេទាំងពីរអ្នកគ្រាន់តែជាសង្សារនឹងគ្នាប៉ុណ្ណោះមិនទាន់បានរៀបការអីនោះទេ និយាយទៅគាត់ជាដៃគូថតអញ្ចឹងណាបងហើយដោយសារតាប្អូនចាប់ដៃគូថតមួយគាត់អញ្ចឹងក៏មានខាងសំអាងការថតហៅថតច្រើនអីចឹងណាបងអញ្ចឹងបងប្អូនខ្លះគាត់ថាអូមានប្តីហើយមានអីនៅមកប្រឡងទៅប៉ិតមែនទេបងចាជាលក្ខណៈសង្សារទេក៏ដៃគូអ្នកថតមួយប្អូនតាំងពីដើមអញ្ចឹងណាបងអញ្ចឹងដោយសារតាគេស្គាល់ប្អូនពីរអ្នកជាដៃគូមួយគ្នាហើយអញ្ចឹងទៅក៏មានអ្នកថតហៅថតសំអាងការឬក៏ថតពាក់រោគការអីផ្សេងៗអញ្ចឹងណាបងចាអញ្ចឹងមានអ្នកយល់ច្រឡំតាមពិតមែនទេបង ហើយក្រោយពេលដែលនាងបានប្រឡងជាប់ចូលទៅកាន់វគ្គបន្តហើយបងប្អូននាងក៏បានចេញវីដេអូមួយហើយវីដេអូនោះគឺពិតជាគួរឲ្យអាណិតនាងមែនទែនដោយនាងបានបង្ហាញអំពីភាពឈឺចាប់នៃជើងរបស់នាងនាងបាននិយាយថានៅពេលដែលចិត្តដល់ពេលប្រកួតហើយបងប្អូននៅសល់រយៈពេលតែ5ថ្ងៃទៀតប៉ុណ្ណោះស្រាប់តែជើងរបស់នាងឆ្លោះហើយនាងមិនសង្ឃឹមថាអាចដើររួចនោះទេក៏ប៉ុន្តែការព្យាយាមរបស់នាងក៏ទទួលបាននូវជោគជ័យដោយឃើញថានាងក៏អាចសម្រេចបានទៅកាន់វគ្គបន្តជាបេក្ខភាពប្រកួតដើរស្អាតអីជាដើមបងប្អូនគឺពិតជាអស្ចារ្យមែនទែន និយាយទៅវាទៅតែវគ្គចាស់ ដើមដែលបងអើយវគ្គដំបូងនេះគឺបងអូនជាប់នៅក្នុងថប់20គឺបេក្ខជនដែលដើរស្អាតអញ្ចឹងហ៎បងអខ្ញុំអរគុណច្រើន សម្រាប់គាត់គ្រប់គ្រងនិងឆ្លាញ់ចូលចិត្តខ្ញុំតាំងពីដើមហើយនៅពេលដែលបងអូនមានចំណុចខ្វះខាតគាត់ហើយតែ comment កែតម្រូវហើយបងអូននឹងទទួលយកការរិះគន់ស្ថាបនាពួកគាត់ទាំងអស់ហើយនៅថ្ងៃខាងមុខបងប្អូននៅពាក់កណ្ដាលខែ12នេះកម្មវិធីប្រកួត Miss Teen International Cambodia ក៏ចាប់ផ្ដើមបន្តទៀតផងដែរអញ្ចឹងនាងក៏សំណូមពរឲ្យមហាជនក៏ដូចជា fan fan របស់នាងកុំភ្លេចគ្រប់គ្រងទៅកាន់នាងផងដែរបងប្អូន